នេះហើយយើងរកនេះចុច restart បាទ restart អញ្ចឹងនៅពេលវាកំពុងបិទអានេះគេមកនៅពេលវាបាត់ភ្លាមយើងចូលស៊ីម៉ូបាទអញ្ចឹងចូលស៊ីម៉ូតាមខ្ញុំជាមួយនឹងខ្ញុំនៅពេលវាបាត់ហើយចាំចូលស៊ីម៉ូរកចាំ place សិនទៅនេះស៊ីម៉ូគឺយើងចុចលេខ2 F2 ណា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 សិតដានហើយយើងបើក screen ហើយតើវាវាបើកទៀតអត់បាទអូខេវាបើកចេញអញ្ចេះយើងហើយអូខេចាំមើលយើងលុកចូលយើងលុកចូលទៀតអូខេអញ្ចឹងយើងសាកល្បងយើង shut down វាមកនេះ shut down វាចុចបាញ់មកយើង shut down វាមកនេះបាទពុំដែរ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 ចែកជូនដល់បងប្អូនបងប្អូនគ្នាបន្តទៀតបាទសូមអរគុណ